តិចនិចងាយងាយបង្ការកូនតូចមិនឲ្យកើតជំងឺផ្ដាសាយក្មេងតូចតូចឧស្សាហ៍កើតជំងឺផ្ដាសាយខ្លាំងណាស់ជួនកាលមួយឆ្នាំកើត4ទៅ5ដងឯណោះ ដែលនេះ ជាកង្វល់របស់ប៉ាម៉ាក់គ្រប់រូបហេតុអីក្មេងតូចងាយកើតជំងឺផ្ដាសាយហៀសម្បោ មានវិធីអ្វីខ្លះដើម្បីបង្ការពួកគេពីជំងឺនេះ លោកវិជ្ជបណ្ឌិតចាន់ស៊ីណេនឯកទេសជំងឺទូទៅ បានបញ្យល់ថា កូនក្មេងមានប្រព័ន្ធភាពស៊ាំនឹកសោយ ប្រព័ន្ធការពារមិនទាន់បានបង្កើតអង្គតិកប្រឆាំងវីរុសបានច្រើននៅឡើយងាយនឹងឆ្លងជំងឺផ្សេងផ្សេងពិសេសជំងឺដែលឆ្លងតាមរយៈផ្លូវដង្ហើម មានជំងឺផ្ដាសាយរលាកបំពង់ករលាកតងសួតនិងសួតជាដើមម្យ៉ាងវិញទៀតកូនក្មេងរពឹសចូលចិត្តវា ពេលខ្លះដៃចាប់កាន់របស់មិនស្អាតរួចយកលូកចូលមាត់ឬចាប់កាន់ចំណីញ៉ាំក៏ងាយនឹងឆ្លងដែរ ចំពោះរោគសញ្ញានៃជំងឺដែលឆ្លងតាមរយៈផ្លូវដង្ហើមពិសេសជំងឺ ផ្ដាសាយរួមមានហៀសម្បោរក្តៅខ្លួនក្អកកណ្ដាស់ឈឺក្បាលឈឺកនិងរាគរូសជាដើម ជំងឺផ្ដាសាយបង្កឡើងដោយសារវីរុសចាមប្រភេទមិនមែនបាក់តេរីនោះទេឯក្មេងកើតជំងឺ ផ្ដាសាយមិនងាយជាដែរប្រើរយៈពេល7ទៅ10ថ្ងៃទម្រាំជា ដូច្នេះដើម្បីបង្ការកូនតូច ពីជំងឺ ផ្ដាសាយ លោកវិជ្ជបណ្ឌិតច័ន្ទស៊ីណេត បានណែនាំនៅតិចនិចងាយងាយមួយចំនួនដូចជា មុនចាប់ពឬ3កូនត្រូវលាងដៃសម្អាតជាមុនមិនត្រូវឲ្យកូនឬនាំកូនទៅជិតអ្នកជំងឺផ្ដាសាយឲ្យកូនពាក់ខោអាវក្រាស់នៅពេលអាកាសធាតុចុះត្រជាក់កុំឲ្យកូនតូចត្រូវទឹកភ្លៀងឲ្យកូនមុំដោះម៉ាក់យ៉ាងហោចណាស់6ខែ។